ហើយអបអសាទរដល់ក្រុមបាល់ទាត់រ៉េម៉ាឌ្រីតក្នុងការឈ្នះពានរង្វាន់ Stan Super Cup យប់មិញនៅលើទឹកដីប្រទេសអារ៉ាប៊ីសាអូឌីរ៉េម៉ាឌ្រីតបានក្លាយជាក្រុមជើងឯកបាននៅការឈ្នះពានរង្វាន់ Stan Super Cup បាទក្រោយទៅពីផ្ដួលគូប្រកួតគឺក្រុមបាល់ទាត់ Athletic Bilbao ដែលលទ្ធផល2-0បាទកាលពីយប់មិញបាទយប់មិញនេះគឺ Real Madrid បានន័យថាឈ្នះជើងឯកនេះគឺជាលើកទី12ហើយនៅក្នុងពានរង្វាន់ Spain Super Cup ដែលជាពានទី3បាទរបស់ក្ររបស់ La Liga បាទឆ្នាំមុនឌីបើបាទឆ្នាំមុនឌីបើឌីបើឆ្នាំមុនផ្ដួលបាសេ បាទឈ្នះបាសេ3-2ទម្លាក់រៀលម៉ាឌ្រីតនៅវគ្គ4ក្រុមចុងក្រោយឆ្នាំនេះជួបរៀលម៉ាឌ្រីតនៅ final game បាទរៀលម៉ាឌ្រីតបាទផ្ដួលវិញផលិតផល2-0ការប្រយុទ្ធវិញបាទក្របទី1រកបានដោយលូកាម៉ូទ្រិកក្របទី2បាល់ពីនៃ11ម៉ែត្របាទសុទ្ធបានដោយការ៉េមបេនស៊ីម៉ាបាទនេះគឺជាពានរង្វាន់ថ្មីដែលរៀលម៉ាឌ្រីតទទួលបាននៅរដូវកាលនេះហើយនៅសល់ឡាលីហ្គាមួយទៀតដែលរៀលម៉ាឌ្រីតដាក់គោលដៅ អាហ្នឹងបើនិយាយទៅឡាលីហ្គាគឺ80%ហើយតែ UEFA Champions League បាទរៀលម៉ាឌ្រីតត្រូវឆ្លងកាត់ក្រុមខ្លាំងនៅបារាំងសិនបាទគឺក្រុម Paris Saint-Germain បាទដោយត្រូវប៉ះគ្នានៅយប់ថ្ងៃទី16បាទខែ2ឥឡូវរៀលគេយកយកពៀនមួយណាបាទយប់មិញក៏ឃើញមានវត្តមានរបស់ Marcelo បាទខ្សែកាពីស្លាបឆ្វេងសញ្ជាតិប្រេស៊ីលដែលបាទត្រូវបានបដូរចូលនៅនាទីទី80បាទអញ្ចឹងបានន័យថាបាទ Marcelo គាត់បានលេងដែរយប់មិញតែបានលេងរយៈពេលប្រហែល10នាទី បាទក្រោយទៅពីគ្រូវឹកលោកកាឡូសេឡូទីបាទប្រូចូល ហើយអេដេនហាសាតយើងមិនអត់បានលេងទេបាទហាសាតបាទហាសាតនៅបំរុងប៉ុន្តែអត់បានលេងសោះបាទហាសាត ហើយសារពលមានខ្លះក៏បានចាប់អារម្មណ៍ថាហាសាតហាក់ដូចជាបរិហាញទឹកមុខមិនសូវសប្បាយចិត្តបាទគឺទោះបីជាក្រុមរ៉េម៉ាឌ្រីតបាទឈ្នះពានស្ប៉ាញស៊ុបក៏ស៊ុបអាកាប់ក៏ពិតមែនតែពួកគេទៅទឹកមុខរបស់គាត់ពេលដែលកាមេរ៉ាចាប់ពេលដែលកាមេរ៉ាថតបានហ្នឹងគឺគាត់គាត់មែនដោយសារគាត់អត់បានលេងបាទហើយគាត់លេងលេងឲ្យគាត់ស៊ីស៊ីរ៉លមិនបាទម៉ៃល្អដូចផ្កាហ្នឹងឥឡូវ ពេលចឹងគាត់ពិបាកប្រជែងមកម៉ៅបាទធ្លាប់តែជាកីឡាករមួយលេចធ្លោកាលនៅ Chelsea ហើយតម្លៃខ្លួនថ្លៃទៀតបាទ Real Madrid ទិញពី Chelsea ប្រហែលដូចជា100លានអឺរ៉ូជាងបាទដល់ពេលមកលេងនៅ Real Madrid ប៉ុន្តែ ភាពជោគជ័យរបស់គាត់នោះគឺតិចមែនទែន365ថ្ងៃ50របួស189ថ្ងៃចឹងបានន័យថាវាជាង ពាក់កណ្ដាលនៃនៃពាក្យកណ្ដាលឆ្នាំដែលគាត់របួសហើយសួរថា បច្ចុប្បន្នតម្រងលេខរបស់ហាសាតជាមួយនឹងអាម៉ៅមួយណាល្អជាងប្រកាសជាអាម៉ៅហើយល្អជាង ចឹងលោកកាឡូសេឡតិគឺមិនអាចផ្ដល់ឱកាសឲ្យហាសាតលេងជាកីឡាករ11នាក់ដំបូងបានទេហាសាតអាចលេងលុះត្រាបានតាមមួយរបួសឬក៏ត្រូវបដូរចូលនៅក្នុងករណីណាមួយតែបើឲ្យដាក់ហាសាត11នាក់ដំបូងអានឹងគឺមិនទេបាទមិនទេបាទចង់បានន័យថាអញ្ចឹងហើយយើងមិញក៏គាត់មានអារម្មណ៍ថាមិនសូវសប្បាយចិត្តអានឹងវាត្រូវហើយដោយសារគាត់អត់សូវបានលេងអឺអាបឿនអាបឿនបើតាមពូតាមណាដូចជានៅរបួសនៅឡើយទេក្មួយអត់ទាន់ជាទេអាបឿនហើយ ថ្ងៃប្រកួតជាមួយនឹង Aston បាត់មកកីឡាករសំខាន់3រូបរបស់ក្រុមបាល់ទាត់ Man U បាទមានអាប៊ឺនមាន Ronaldo អឺហើយនឹង Marco Rashford ប៉ុន្តែជាក់ស្ដែង3នាក់ហ្នឹងគឺរបួសដូចគ្នា Ronaldo ដូចជារបួសក្នុងកំឡុងពេលប៉ះជាមួយនឹង Wolver ហើយថ្ងៃបង្ហាញការវឹកហាត់នៅជំរំ Carrington ហ្នឹងក៏អត់ទាន់បានចូលវឹកហាត់ដែរបាទសម្រាប់ Cristiano Ronaldo ហើយនៅសល់ពេល3ថ្ងៃទៀតបាទ Man U ចាប់ដើមលេងទៀតហើយអញ្ចឹងសង្ឃឹមថា Ronaldo គាត់នឹងត្រឡប់មកជួយក្រុមវិញបាទអត់ទាន់ពេលវេលា សួស្តីបងកាច់ single អូបងកាច់សមូលអីបងកាច់អឺរឿង Isco នេះបើពូមើលទៅ Real Madrid ក៏ធ្លាប់និយាយដែរថាកីឡាករ7នាក់ដែល Real Madrid បើចង់ដាក់លក់នៅក្នុងកំឡុងពេលបើកទីនៅក្នុងពេលដោះដូរកីឡាករខែមករានេះមាន Isco មាន Bale មាន Marcelo អឺមានអឺ Marin Marino Diaz ក៏ប៉ុន្តែ បច្ចុប្បន្ន ISCO គឺនៅមិនទាន់មានក្លឹបណាតាក់ទងនៅឡើយទេហើយសម័យខ្លួនក៏មិនទាន់សម្រេចចិត្តថាទៅចូលរួមជាមួយនឹងក្លឹបផ្សេងឬក៏ក្លឹបណាមួយពិតប្រាកដវាអត់ទាន់ដឹងបាទ ISCO ប៉ុន្តែបើអនាគតរបស់គាត់ហើយព័ត៌មានច្បាស់ការនោះគឺ Real Madrid ត្រៀមនឹងបញ្ចេញគាត់មែនដើម្បីប្រមូលលុយទិញយក Haaland និង Mbappe ចូល ISCO ស្នាយដែរ ISCO ល្អដែរក៏ប៉ុន្តែ ISCO ដូចនេះចឹងដូច Philip Coutinho ចឹងតម្រង់លេងនៅល្អប៉ុន្តែអត់សូវមានឱកាសលេងហើយវា គូផ្សំជាមួយនឹងរបួសញោមញីទៀតដល់ពេលអញ្ចឹងវាធ្វើឲ្យអឺបាទការលេងរបស់គាត់ហើយនឹងពេលវេលានៃការលេងរបស់គាត់នឹងគឺតិចតួចបំផុតបាទវាមិនអាចប្រជែងជាមួយនឹងកីឡាករល្អល្អនៅលើទីលានរបស់ Real Madrid បានឥឡូវហ្នឹងគឺ Real បញ្ចូលទៅក្នុងឈ្មោះកីឡាករដែលត្រូវលុបចេញទៀតបាទមាន Bale មាន Marino Diaz បាទមាន Marcelo Marcelo ខែមិថុនានេះគឺអស់ហើយអស់សុពលភាពជាមួយនឹង Real ហើយហើយមានក្លឹបមួយនៅទូគីបាទចាប់អារម្មណ៍គាត់ មួយឆ្នាំផ្ដល់ប្រាក់ពលកម្មឲ្យម៉ាស៊ីឡូនឹងគឺ2.5លានអឺរ៉ូតែសម័យខ្លួនម៉ាស៊ីឡូនៅមិនទាន់សម្រេចចិត្តថាតើគួរទៅចូលរួមជាមួយនឹងលីកនៅទូគីឬក៏ទៅលេងនៅស្រុកកំណើតរបស់គាត់វិញបាទពួកកីឡាករប្រេស៊ីលភាគច្រើនក្រោយទៅពីចេញពីអឺរ៉ុបទៅគាត់បុកទៅទៅប្រេស៊ីលវិញហើយបាទទៅលេងនៅស្រុកកំណើតរបស់គាត់វិញនៅឡើយម៉ាស៊ីឡូនឹងមិនទាន់សម្រេចចិត្តទេបាទនៅនៅនៅឡើយទេបាទសុត្រីបងប្រុសសុវធីសុត្រីក្មួយស្រីតៃចាហាឡេលូយ៉ា អាម៉ៅនិង Foden មួយណាល្អជាងពូបច្ចុប្បន្នបើបើនិយាយពីការប្រៀបធៀបអាម៉ៅនិង Foden ម្យ៉ាងម្នាក់ម្យ៉ាងម្នាក់អាម៉ៅអាចថាល្អមួយនៅក្នុងតំបន់ដែលដែលគាត់លេងបានន័យថាសូម្បីតែបច្ចុប្បន្នការបញ្ចប់ទីការ control ball ការ dribble បច្ចុប្បន្នគឺអាម៉ៅល្អល្អសឹងថាពូអត់ដឹកស្មានពូនិយាយមិនអត់ដឹកស្មានថាអាម៉ៅដល់ឈានចូលដល់កម្រិតមួយដែលយើងកោតសរសើរបានវាអត់បើវាមិនគួរឲ្យជឿហ្មងតែបើ Foden បើ Foden គាត់ស្ថិតនៅក្នុងកម្រិតមួយដែលល្អដែរប៉ុន្តែបើការប្រៀបធៀបឲ្យបន្ទុកពូឲ្យអាម៉ៅ10 Foden 8 ល្អដូចគ្នាតែគាត់ថាពូគិតថាអាម៉ៅលើបន្តិចបាទលើបន្តិចតែពីរហ្នឹងល្អដូចគ្នាតែកុំសួរថាចុះអា green wood អា11ហ្នឹងមិនកុំឲ្យផងអានោះឆ្កែសុតដល់មិនសួរទេពូនៃម៉ាមកហើយអឺពូបញ្ជាក់ឲ្យច្បាស់ថាការប្រកួត វគ្គ16ក្រុមចុងក្រោយប៉ារីប៉ាជាមួយនឹងរៀលម៉ាឌ្រីតគឺពុំមានវត្តមានរបស់ណេម៉ាទេជើងទី1នេះគឺដាច់ខាតណេម៉ាគឺមិនអាចចូលរួមបានទេដោយសាររបួសនឹងមិនទាន់ជាសះស្បើយហើយអាប្រកាច់ណេម៉ានេះឥឡូវពងឡាយហ្គេមឥឡូវពងឡាយហ្គេមអត់ខ្វល់ទេឡាយហ្គេមឥឡូវឡាយហ្គេមឥឡូវទៅទៅជាហ្គេមហើយបច្ចុប្បន្នឥឡូវគេរលគេរលលុយតាមនេះហើយគេបាទអ្នកណាចង់ដូណាត់ដូណេតអីចង់ sponsor អីហ្នឹងចូលទៅមើលការ live របស់ណេម៉ាទៅឃើញហើយឥឡូវគេ live បាញ់ PUBG បាញ់អីពេញហ្នឹងហើយ បាទរូលក៏បាញ់ផាប់ជីក៏បាញ់ដល់ឡានោះត្នេនិយាយមែនតើទៅពូគិតថាកីឡាករភាគច្រើនបាល់ទាត់ដូចមិនសូវមានអ្នកណាចង់ធ្វើ gamer ទេតែគេនៃមកឥឡូវគេកើតជា gamer គេឡើងតាម streamer របស់គេឥឡូវគេនេះហើយបាទគេមិនសូវផ្ដោតលើបាល់ទាត់ទេពួកគេរកលុយបានច្រើនអាហ្នឹងអញ្ចឹងអាម៉ាតែបញ្ជាក់ហើយជើងទី1ថ្ងៃប៉ះមួយ Real Madrid អាម៉ាបានចូលលេងទេ លេខដល់គ្នាអឺមេស៊ីក៏ឆ្លងកូវីដក្មួយមេស៊ីឆ្លងកូវីដថ្ងៃប៉ារីសប៉ះជាមួយនឹងប្រេសហ្នឹងគឺអត់មានវត្តមានរបស់មេស៊ីចូលរួមទេមេស៊ីឆ្លងកូវីដអញ្ចឹងត្រូវតាមដានទាំងប្រពន្ធគាត់ទាំងកូនគាត់ទៀតថាអ្នកណាឆ្លងខ្លះពូចោល118លានអាយុក្មួយហើយអា118លាននេះចប់ហើយ118លាននេះមែនធីអត់ដឹងថាការសម្រេចចិត្តនេះវាខុសធ្ងន់ប៉ុណ្ណាទេដែលចាយលុយដល់ទៅ118លានក្នុងការទិញ ចែករីលេងពី Aston Villa មកពួកគាត់ថាគេទម្រង់លេងរបស់ចែករីលេងកាលនៅ Aston ល្អបាទល្អបាទកីឡាករមុលមុំនោះគឺជិះរីគាត់គាត់នេះហើយគាត់ធ្លោជាងគេនៅ Aston ដល់ទៅពេលមកលេងជាមួយនឹងកម្រិតកីឡាករលំដាប់ World Class បាទវាទៅជាគាត់ធ្លាក់ជាងគេវិញហើយបើស៊ូថាជិះរីលេជាមួយនឹង Sterling ដែលលេងនៅតំបន់ប្រយុទ្ធស្លាមឆ្វេងដូចគ្នាមួយណាល្អជាងមិនទៅរួចនឹង Sterling អត់រួចទេគ្រីលេគាត់បានល្បឿនតែបើនិយាយពីការ drift ការបញ្ចប់ទីដោយអត់ហ៊ានអត់សោះហ្មងអត់ហ៊ានទេ ឥឡូវគាត់ដឹងខ្លួនឯងហើយបាទចេះ release សួស្តីប្រសិនពិសិដ្ឋបាទភ្លេចអរគុណប្រូពិសិដ្ឋខាងម្ចាស់នេះលោកមជូវត្តភ្នំបងប្អូនអាចទិញមជូវត្តភ្នំឆ្ងាញ់ចុយមកឆ្ងាញ់និយាយឡានិយាយដើមចង់ទៅទីលើនេះទៅហ្នឹងដោយសារអីទី1យើងបានទៅវត្តភ្នំយើងឆ្លៀតផងទី2បានទិញមជូវត្តភ្នំទៀតដល់ពេលហ្នឹងវាមានរឿងពីរដែលត្រូវទៅបងឆាយវិរិយុទ្ធយ៉ាងបាច់ហើយ បើតាមព័ត៌មានចុងក្រោយដែលពូទទួលបានបាទវិរិយុទ្ធពេលនេះគឺអត់ទាន់មានបទថ្មីចេញទេហើយបទដែលគាត់ចេញពីមុននោះគឺសិតសំតែបទកំពុងតែផ្ទុះជាពិសេសនៅក្នុងការប្រឡងចម្រៀងអឺ beat or the beat beat or the best អឺ beat or the best បាទ beat or the best នោះភាគច្រើនបេក្ខជនដែលគេប្រឡងនោះគឺយកបទវិរិយុទ្ធមកជិះទាំងអស់បទរបស់គាត់គឺតឹងប៉ុន្តែការការការយកបញ្ជើញរបស់បេក្ខជនទី1គឺទាមទារឲ្យមានអឺឲ្យមានតង់ខ្ពស់វែងអញ្ចឹងបានអាចជើងបត់ឆាវិយុទ្ធបានបើសម្លេងពុះបានជើងបាន អរគុណដែលខ្ញុំមុនចាញ់គេបាទហ្នឹងចាញ់42ចាញ់ 7NG ហើយការប្រកួត 7NG ជាមួយនឹង12 AP ហ្នឹងគឺសរសើរដល់លោកកញ្ញាកដាលបាទការកាត់សេចក្តីហ្នឹងគឺ សុក្រិតបាទដំឡើងភាពពោពេញទៅដល់យីទៅគឺស្មើភាពគ្នាល្អមកហើយអឺគ្រូកញ្ញាកណាដែលកាត់សេចក្តីការប្រកួត12 AP ជាមួយនឹង 7NG បើសិនជាបានឃើញ live ខ្ញុំហើយខ្ញុំមានប្រាក់រង្វាន់សម្រាប់ប្រកួតជាលោកគ្រូហើយមានប័ណ្ណសរសើរមួយទៀតណាអានេះខ្ញុំនិយាយមែនលោកគ្រូឥឡូវខ្ញុំឲ្យក្រុមការងារគាត់ធ្វើជួយលោកគ្រូ អាស័យរៀបចំរៀបចំស្រោមសម្បត្តិហ្នឹង certificate ដើម្បីជូនលោកអាជ្ញាកណ្ដាលកាត់សេចក្តីកាត់សេចក្តីនៅ PAP ជាមួយនឹង 7NG ខ្ញុំឃើញលោកគ្រូកាត់នេះទៅគឺ fair play ល្អលោកគ្រូខ្ញុំមិនដែលឃើញអាជ្ញាកណ្ដាលសុខខ្មែរណាកាត់ល្អដូចលោកគ្រូនិយាយមែនកាត់ល្អខ្ញុំសរសើរសរសើរដល់ថ្នាក់ថាយីគឺទៅល្អយ៉ាងនេះម្ចាស់ថ្លៃហើយមែនការពិតការកាត់សេចក្តីរបស់លោកគ្រូគួរតែកាត់នៅ World Cup កាត់នៅ UCL កាត់នៅ UEFA Champions League បានត្រូវគ្រូកាត់ល្អកាត់ល្អណាស់បងលោកគ្រូ